ស់ទៀតហើយមួយថ្ងៃមួយថ្ងៃមិនដឹងធ្វើស្អីខ្លះទេថ្ងៃនេះមួយរយៈនេះក្នុង YouTube វាស្ងាត់បន្តិចពួកខ្ញុំរវល់ពេកនៅកន្លែងហាងម៉ូតូហើយមានម៉ូតូមួយគេមកឲ្យខ្ញុំរុះរើបាញ់ថ្នាំសាជាថ្មីហើយសួរថាម៉ូតូហ្នឹងចាស់ឬមួយក៏វាចេះចាប់យ៉ាងណាក៏មិនមែនដែរបងប្អូនម៉ូតូនេះគេទុំទិញមកប្រហែលជា5 6ខែតែហេតុអីបានគេឲ្យខ្ញុំមករុះរើដោះខាត់បាញ់ថ្នាំសាថ្មី គេចង់និយាយថាម៉ូតូយើងយើងយើងមើលសង្កេតមើលម៉ូតូដែលចេញ ពីឃ្លាំងមកចេញពីរោងចក្រមកគឺឆ្នាំហ្នឹងគេបាញ់មកអូខេគេបាញ់មកល្អឆ្នាំស្រីរបស់គេហើយគឺថាត្រូវថ្ងៃត្រូវអីហ្នឹងវាមិនទៅហើពណ៌អីហ្មងទេតែម៉ូតូហ្នឹងដូចថាគេធ្វើមកលក់ច្រើនគ្រឿងណាស់ក្នុងមួយខែមួយខែវាចេញមករាប់រាប់លានគ្រឿងណាហើយអញ្ចឹងគេឲ្យមានថាអីរីស គិតថាយើងត្រូវការបែបបែបណា គេអត់សូវអត់អត់សូវនឹកដល់ចំណុចនឹងប្រហែលទេតែភ្ញៀវខ្ញុំមួយនេះហើយចង់និយាយខ្ញុំបាញ់ឆ្នាំម៉ូតូនេះច្រើនគ្រឿងណាស់រាប់រាប់សិបគ្រឿងដែរតែចង់និយាយថាភ្ញៀវម្នាក់នេះម៉ូតូគេទុំទិញមកបាន5 6ខែតែ គេឲ្យខ្ញុំរុះរើ ខាត់បាញ់ឆ្នាំសាថ្មីព្រោះអីព្រោះឆ្នាំមកពីឃ្លៀងគេបាញ់មកខៀវគឺខៀវក្រហមគឺក្រហមហើយគេ គេបាញ់អាទឹកថ្នាំរលោងហ្នឹងគឺគេបាញ់តែមករលោងមកស្អាតឲ្យយើងតែប៉ុណ្្នឹងទេតែភ្ញៀវមួយនេះគេចង់បានថាវាមានក្របអាក្របផ្លេកម្សៅផ្លេកពីខាងក្នុងមកឲ្យច្រើនធម្មតាពីកន្លែងឃ្លៀងពីកន្លែងចាក់មកវាលាយដែរតែវាលាយតិចណាស់ក្នុងមួយមួយភាគភាគ10តែខ្ញុំខ្ញុំលាយ50%ខ្ញុំលាយ ហើយខ្ញុំអាចនឹងបញ្ជាឲ្យវាដូចថាយើងធ្វើឲ្យវាផ្លេកវារលោងខ្លាំងប៉ុណ្ណា អាហ្នឹងស្រេចតែចិត្តយើង ហើយម្យ៉ាងទៀតដូចឆ្នាំពុកនេះខ្ញុំគិតថាខ្ញុំយកមកបាញ់វា តែវាមិនសមនឹងបាញ់ទេម៉ូតូល្អល្អម៉ូតូថ្មីថ្មីខ្ញុំអត់យកមកបាញ់ទេឆ្នាំកំប៉ុងតែខ្ញុំគ្រាន់តែយកមកប្រៀបធៀបវាហ្នឹងហើយខ្ញុំទៅលាយឆ្នាំពីពីក្រុមហ៊ុនមកពីបរិស័ទធំធំហ្នឹងគឺបោះស៊ីនរបស់គេមកយើងត្រូវការឆ្នាំអីហើយខ្ញុំបាញ់ឆ្នាំកំប៉ុងហ្នឹងតែចំពោះតែឆ្នាំពណ៌ទឹកប្រាក់ ហ្នឹងហើយទឹកប្រាក់អ្នកដូចចំណិតចេះចេះអីខ្ញុំបាញ់ខ្លះពោះវាចំណិតពេកហើយឆ្នាំហ្នឹងក៏វាមិនមែនឆ្នាំធម្មតាដែរវាឆ្នាំយ៉ាងល្អដែរម៉ាក់ផៃឡាក់ម៉ាក់ផៃឡាក់ហ្នឹងឆ្នាំហ្នឹងគេបាញ់ដូចថាគេប៉ះបើឡានដែលថាមានប៉ះទឹកទឹកកោតអីបន្តិចតួចហ្នឹងគេយកឆ្នាំហ្នឹងបាញ់បានហ្នឹងហើយឆ្នាំហ្នឹងក៏ល្អដែរតែវាចំណុចសំខាន់នៅលើខ្ញុំដែលថាពេលយើងបាញ់លិចកើទៅលើទៅខ្ញុំលាយម្សៅភ្លេកហ្នឹងបងប្អូនឆ្នាំពុកហ្នឹងពេលយើងលាយម្សៅភ្លេកហើយណា ពេលវាត្រូវថ្ងៃទៅពណ៌វាចេញមកផ្សេងពេលវានៅក្នុងម្លប់ពណ៌ផ្សេងចង់និយាយថាឆ្នាំពួកនេះគឺវាមានជីវិតវារស់រវើកមកដូចតកៅទឹកបងប្អូនពេលត្រូវថ្ងៃទៅណាខ្ញុំលាយអាម្សៅផ្លេកហ្នឹងគឺវាមានពីរយ៉ាងអាមួយផ្លេកតាពណ៌សផ្លេកផ្លេកផ្លេកទឹកប្រាក់ហើយនឹងអាមួយផ្លេកមាន ចម្រុះពណ៌ហើយខ្ញុំលាយចូលគ្នាតាំងពីក្នុងឆ្នាំឆ្នាំបាញ់នេះ គឺខ្ញុំលាយសិន ហើយ នៅក្នុង lacquer ហ្នឹងអាទឹកថ្នាំរលោងទ្រាប់ពីលើហ្នឹងក៏ខ្ញុំលាបន្ថែមទៀតពេលនៅក្នុងមនុស្សផ្សេងនេះដូចខ្ញុំបង្ហាញឲ្យមើលហ្នឹងបាទដូចជាប់ដៃខ្ញុំហ្នឹងតិចតួចហ្នឹងគឺផ្លេកបាទផ្លេកល្អណាស់បងប្អូនអានេះលាក្នុងទឹកថ្នាំលាក្នុងថ្នាំពណ៌ហ្នឹង គឺខ្ញុំលាពួកអាម្សៅផ្លេកសម្រាប់ផ្លេកពណ៌ទឹកប្រាក់តែមួយយ៉ាងទេ វាផ្លេកវាចាំងពេលទៅថ្ងៃវាដូចថាវាវាមាន ចលនាតែហ្មងណា ហ្នឹងហើយតែនៅក្នុងឯនេះទឹកទឹក lacquer ហ្នឹងខ្ញុំលាយអាមួយប្រភេទទៀតពួកអាចចម្រុះពណ៌ហើយពេលត្រូវថ្ងៃបងប្អូននិយាយពីស្អាតម៉ូតូហ្នឹងចង់ថាម្ចាស់គេចង់ថាយកទៅចតតា50ថ្ងៃទេអត់ហ៊ានចូលមលប់ចូលមលប់ទៅយើងមើលទៅធម្មតាធម្មតាដូចម៉ូតូធម្មតាចេញឃ្លាំងចឹងតែបើចេញថ្ងៃគឺផ្លាស់ហ្មង ពីម៉ូតូមួយទៅម៉ូតូមួយហ្មងហ្នឹងហើយហើយអាទឹកស្នាមភ្លើងអាលិកឺទ្រាប់ពីលើហ្នឹងគឺខ្ញុំ បាញ់វា3ទៅ4ដងតែនៅចេញពីរោងចក្រមកចេញពីក្រុមហ៊ុនមកគេបាញ់តាម្ដងទៅពីរដងទេឬមួយក៏តែម្ដងទេអានេះតាមខ្ញុំគិតណាហ្នឹងហើយហើយចំណិតនីមួយនីមួយយើងត្រូវដោះខាត់ឲ្យស្អាតឆ្នាំដើមគឺយើងដោះដោះចេញឲ្យអស់បាទអានេះអានេះអានេះចំពោះតែចំណុចមួយដែលខ្លួនខ្ញុំបានធ្វើបាញ់ឆ្នាំមកច្រើនគ្រឿងគឺដូចថាមាន អូនិយាយអត់ចេញចាំយកតនេះចំពោះខ្លួនខ្ញុំគឺដែលខ្ញុំធ្លាប់បាញ់ឆ្នាំមកច្រើនហ្នឹងហើយខ្ញុំមានវិធីសាស្ត្រការដែលថាយើងលាយឆ្នាំយ៉ាងម៉េចយើងត្រូវបាញ់ប្រភេទម៉េច តែការពិតថ្នាំដែលថាថ្នាំកំប៉ុងបងប្អូនមើលឃើញពីដំបងមិញហ្នឹងគឺជាថ្នាំដែលថាខ្ញុំដំបងខ្ញុំគិតថាអឺបើម៉ូតូគេចាស់ចាស់ម្ចាស់គេមិនសូវជាគិតអីច្រើនខ្ញុំក៏អាចប្រើអាថ្នាំកំប៉ុងហ្នឹងក៏វាល្អម្យ៉ាងដែរតែវាស៊ូថ្នាំដែលថាយើងទៅកំងលាយមកដោយប្រព័ន្ធកុំព្យូទ័រណាគេលាយមកល្អជាងហ្នឹងហើយហើយខ្ញុំខ្ញុំក៏ជ្រើសរើសយកថ្នាំលាយវិញពោះម្ចាស់គេគេគេគេនេះណាគេ មុតចត់របស់គេលុយអត់មិនសំខាន់អស់ប្រហែលគេថាឲ្យតែរបស់វាល្អនេះខ្ញុំកំពុងលាយលាយ lacquer បាទខ្ញុំក៏បានដាក់ម្សៅចម្រុះពណ៌ចូលទៅជាមួយហ្នឹងហើយបងប្អូនចាំមើលពេលខ្ញុំបាញ់បាញ់បាញ់តែមួយឆ្វាយពីរឆ្វាយទៅជះតែទឹកថ្នាំដាក់ទៅគឺផ្លាស់តែហ្មងផ្លាស់ពណ៌ហ្មងហើយម្យ៉ាងទៀតបើថាត្រូវថ្ងៃដូចខ្ញុំជម្រាបពីខាងលើអញ្ចឹងផ្លេកស្អាតណាស់ ច្រើនគ្រឿងហើយដែលម្ចាស់គេទិញមកខ្លះ5 6ខែដូចនេះដូចដូចម៉ូតូគ្រឿងនេះគេទិញមកបាន7ខែជិត8ខែម៉ូតូនៅថ្មីថ្មីតេងហ្មងបងប្អូន មានខ្លះគេបាក់ទិញមកប្រើបានមួយឆ្នាំ ខ្លះមួយឆ្នាំជាងអីចឹងទៅគេឲ្យខ្ញុំបាញ់ឆ្នាំសាថ្មីព្រោះធម្មតាម៉ូតូយើងទូទៅហើយយើងគិតថាម៉ូតូទូទៅគឺថា ចេញពីឃ្លៀងមកអ្វីគ្រប់ចំណិតគ្រប់យ៉ាងសិតតែបោះស៊ីនសិតតែល្អវាមិនជាទូទៅទេបងប្អូនការពិតណាស់យើងអត់ដឹងទេជួនកាលគេដាក់របស់ធម្មតា ធម្មតាហ្នឹងគេលាយរបស់ដូចខ្ចៅខ្ចង់ប្រឡងអីគ្រប់យ៉ាងហ្នឹងជួនកាលរបស់ធម្មតាធម្មតាតាមទីផ្សារហ្នឹងដូចកន្លែងខ្ញុំធ្វើហ្នឹងខ្ញុំដឹងបាទខ្ញុំដឹងជួនកាលប្រឡងអីហ្នឹងយើងចង់ទិញមកផ្លាស់វិញសឹងថាស្អាត ប្រឡងបដូលកង់មុខកង់ក្រោយអីប្រឡងគ្រប់ចំណិតហ្នឹងស្ឹងថា មានស្អាតជាងបោះស៊ីនគេទៀតហើយសួរថាសួរថាបោះស៊ីនហ្នឹងវាស៊ីនមិនបាទខ្ញុំឆ្ងល់វាស៊ីនយើងគិតថាវាស៊ីនគឺចេញពីរោងចក្រមិនមិនចឹងបងប្អូនបាទតែការពិតរបស់គេធ្វើលក់មកអារបស់ដែលយើងទិញមកក៏ចេញពីរោងចក្រតែមួយដែរតែបងប្អូនខ្លះគេគិតថាអូ តុលដែលយករបស់ជាប់ពីម៉ូតូបងប្អូននៅស្រុកនេះអានេះខ្ញុំចង់លើករឿងមួយចង្វាក់មញងមិនមែនបោះសេនទេអានេះខ្ញុំនិយាយអត់មានប៉ះពាល់អ្នកណាអត់មានថាហៅឈ្មោះអ្នកណាទេណាហ្នឹងហើយមិនច្អល់ដល់ដល់រោងចក្រមួយណាទេតែចង់និយាយថាមកវាផ្លាស់អាអាហ្នឹងប្រកបប្រកបគឺចង្វាក់មញងគឺបោះអាយអាបោះខ្ញុំផ្លាស់ឲ្យភ្ញៀវហ្នឹងល្អជាងមកពីបោះរោងចក្រផងបងប្អូន អានេះចង់និយាយត្រង់ទៅត្រង់មកមកមិនមែនថាអឺគេធ្វើមកមិនល្អឯងនឹងល្អមិនមែនទេតែនេះគឺជាការពិតមានច្រើនចំណុចណាស់ច្រើនច្រើនចំណុចតែយើងមិនអាចនិយាយបានគេលោកវាប៉ះពាល់ទៅក្រុមហ៊ុនរបស់គេណាហ្នឹងហើយយើងមិនអាចនិយាយបានទេ តែបងប្អូនជាងនេះគ្នាដែលថានៅស្រុកនេះ គឺគេដឹងហើយគេថារបស់មួយណាស៊ីនឬមិនស៊ីនគេនាំចូលមកណាបងប្អូន ចំណិតខ្លះដែលប្រទេស គេធ្វើមិនបានគេនាំចូលមកចំណិតណាដែលប្រទេសគេខ្លួនគេថាគេធ្វើបានគេអត់នាំចូលទេ វាអស់ពន្ធដារនាំចូលបងប្អូនគេយករបស់គេនៅក្នុងប្រទេសដែលគេគេគេមានហ្នឹងគេដាក់លាយជាមួយរបស់យើងទៅជាមួយរបស់ជប៉ុនទៅម៉ូតូឥឡូវ50%ពាក់កដាលម្នាក់មកជប៉ុនពាក់កដាល ប្រទេសដែលថាដើមអាប្រទេសដែលថានាំចូលមកហ្នឹងគឺពាក់កណ្ដាលគេយកដាក់របស់គេគេអត់នាំចូលមក100ទាំង100ទេបងប្អូនគេយកមកចំណិតចំណិតគេមកតម្លើង នៅប្រទេសគេនេះដូចឆ្នាំនេះបងប្អូនមើលពេលទៅថ្ងៃ ទៅល្អភ្លើកដូចមានតកៅទឹក នៅក្នុងហ្នឹងខ្ញុំលាយម្សៅភ្លេកហ្នឹងពីរជាន់លាយនៅ ក្នុងឆ្នាំពណ៌ហ្នឹង ផង ហើយខ្ញុំលាយនៅ លើ ក្នុងទឹក letter ទៀតចឹងហើយបន្តថាភ្ញៀវដែលគេធ្លាប់ឃើញខ្ញុំបាញ់ឆ្នាំឲ្យគេហ្នឹង គឺគេជាប់ចិត្តគឺរឿងហ្នឹងឯងហើយ letter គឺខ្ញុំបាញ់ច្រើនជាន់ណាស់ពី3ជាន់អានេះខ្ញុំបង្ហាញហ្នឹងគឺបានតែ2ជាន់ទេបងប្អូន នៅមានពេលលើ2ជាន់ទៀតបាទបាទរាងទំនេរទំនេរបាទទំនេរអេចង់យក អូខេអូខេគេតែគាត់ថា available នៅក្នុង ការងារធ្វើម៉ូតូហ្នឹងហើយគឺទំនេរពីធ្វើការងារផ្សេងចង់និយាយទំនេរពីការងារផ្សេងនៅ level ក្នុងការងារធ្វើម៉ូតូបាទឥឡូវក្នុង YouTube ហ្នឹងស្ងាត់បន្តិចវីដេអូដែលថាធ្វើកែច្នៃពីចរន្តអគិសនីហើយដូចជាភ្លើងវិលជុំអីហ្នឹងស្ងាត់បន្តិចបាទ វារវល់ពេកបងប្អូនអើយមកដល់ផ្ទះបិទតាហាងម៉ូតូហើយមកដល់ដូចថាអស់ដៃអស់ជើងហើយហ្នឹងបាទសូមសូមអញ្ជើញបងប្អូនជួយដូចថាបើថាខុសឬត្រូវជួយអធិស្ឋានឲ្យគ្នាផងហើយបើថាคลิปហ្នឹងវីដេអូហ្នឹងបើថាមានប្រយោជន៍ក៏ជួយ Subscribe ឲ្យម្នាក់មួយទៅហើយកុំភ្លេចចុចកណ្ដឹងផងពេលខ្ញុំមានវីដេអូថ្មីៗវានឹងឡើងនឹងដល់ទូរស័ព្ទបងប្អូនមុនគេ បាទបើថាគ្មានប្រយោជន៍ទេក៏បាត់ចោលដូចថាយើងមើលទៅដូចថាគ្មានប្រយោជន៍ទៅលើយើងអញ្ចឹងហ្នឹងយើងក៏កុំតែមើលវាអាហ្នឹងយើងនិយាយតង់ទៅតង់មកណាណាបើថាគិតថាមានប្រយោជន៍យើងក៏ជួយ subscribe មួយទៅបងប្អូនសូមអរគុណហើយនឹងមើលវីដេអូបន្តជាមួយគ្នាបាទ